ពាក្យពិតមិនពីរោះស្ដាប់ពាក្យល្អក៏មិនពីរោះស្ដាប់ដែរសុខភាពគឺជាអំណោយដ៏អស្ចារ្យបំផុត ការស្កប់ស្កល់គឺជាគំនប់ទ្រព្យដ៏អស្ចារ្យបំផុតដែរទំនុក ចិត្តគឺជាមិត្តដ៏អស្ចារ្យ ពេញចិត្តនឹងអ្វីដែលអ្នកមានអសប្បាយនឹងអ្វីដែលអ្នកមាននៅពេលដែលអ្នកដឹងថាគ្មានអ្វីដែលខ្វះខាតនោះពិភពលោកទាំងមូលនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកអ្នកដែលស្កប់ស្កល់នឹងមានគ្រប់យ៉ាង នៅពេលដែលភាពវៃឆ្លាតនិងចំណេះដឹងកើនឡើងតិចនិចនៃការកុហកបោកប្រាស់នឹងមានការរីកចម្រើនមនុស្សម្នាក់តែងតែប្រកាន់ចំពោះទស្សនៈតខ្លួនរបស់គេ តែមានមនុស្សតិចតួចណាស់ដែលយល់ស្របជាមួយនឹងគេ ស្នេហាគឺជាតណ្ហាខ្លាំងបំផុតព្រោះវាអាចវាយប្រហារបេះដូងញៀននិងខួរក្បាលរបស់អ្នកមេដឹកនាំអាក្រក់គឺត្រូវគេមើងងាយមេដឹកនាំល្អគឺត្រូវប្រជារាស្ត្រគោរពមេដឹកនាំដ៏អស្ចារ្យ វាធ្វើឲ្យប្រជារាស្ត្រដឹងថាសមិទ្ធផលទាំងអស់កើតចេញពីរាស្ត្រដែលខ្លួនឯងវងស្រមោចមានគ្នាច្រើនជាងវងគោប្រជារាស្ត្រអត់ឃ្លាន គឺដោយសារតែអ្នកមានអំណាចយកពន្ធច្រើនពេកធ្វើជាម្ចាស់លើអ្នកដទៃគឺជាកម្លាំងឯធ្វើជាម្ចាស់លើខ្លួនឯងគឺជាអំណាច សកម្មភាពដ៏អស្ចារ្យគឺត្រូវបានបង្កើតឡើងដោយការប្រព្រឹត្តតូចតូចប្រសិនបើអ្នកដឹងថាអ្វីៗទាំងអស់សុទ្ធតែមិនទៀងគ្មានអ្វីដែលអ្នកត្រូវព្យាយាមឲ្យក្រសោបនោះទេប្រសិនបើអ្នកមិនខ្លាចស្លាប់ក៏មិនមានអ្វីអាចរៀងអ្នកមិនឲ្យសម្រេចគោលដៅបានដែរ។ កិច្ចការលំបាកលំបាកកើតចេញពីការងារស្រួលស្រួលរឿងដ៏អស្ចារ្យកើតចេញពីរឿងតូចតាចចាំថាដំណើររាប់ពាន់យោជន៍កើតចេញ ពីដំណើរមួយជំហាន មួយជំហានរបស់អ្នកនៅពេលដែលអ្នកពេញចិត្តនឹងខ្លួនអ្នក ហើយមិនប្រៀបធៀបឬប្រកួតប្រជែងនឹងមនុស្សរាល់គ្នា ពួកគេនឹងគោរពអ្នកការអត់ធ្មត់គឺជាគ្រឹះនៃសកម្មភាពទាំងពួង។ មានកិច្ចការជាច្រើនស្ទើរតែជោគជ័យទៅហើយ តែបែរជាបរាជ័យទៅវិញភាកច្រើនដោយសារគេលែងប្រុងប្រយ័ត្នដោយការគ្រាចាប់ដើមដំបូងអ្នកដែលទទួលបានផលតិចដោយសារតែការខ្ជិះខ្ជាយ មេឃគឺស្ថិតស្ថេរយូរវែងផែនដីក៏នៅបន្តមានអាយុកាលយូរវែងដែរមូលហេតុដែលផែនដីនិងផ្ទៃមេឃអាចទ្រាំទ្រនិងបន្តយូរវែងបែបនេះគឺដោយសារតែពួកគេមិនរស់នៅ ដើម្បីតែខ្លួនឯងច្បាប់ និងអ្នកអនុវត្តច្បាប់កាន់តែលើកធ្លោនៅពេលដែលសម្បូរចោលនិងចោលប្លន់បង្រៀនគេឲ្យស្ទួចត្រី ប្រសើរជាងឲ្យត្រីគេហូបដោយមិន បាន បង្រៀនអ្វីសោះ។ ខ្ញុំធ្វើល្អជាមួយមនុស្សល្អតែខ្ញុំក៏ធ្វើល្អជាមួយមនុស្សអាក្រក់ដែរព្រោះសេចក្តីល្អគឺជាគុណធម៌ក្រោយស្ដាប់ទស្សនៈរបស់ឡាយជឺតើអ្នកបានជ្រួតជ្រាវអ្វីខ្លះខាងក្រោយនេះគឺជាប្រវត្តិខ្លះខ្លះរបស់ឡាយជឺអ្នកប្រាជ្ញឡាយជឺគាត់គឺជាអ្នកបង្កើតលទ្ធិតៅជាអ្នកប្រាជ្ញធំក្នុងចំណោមអ្នកប្រាជ្ញកម្ពុជាកម្ពុជាក្នុងប្រទេសចិនសម័យបុរាណកាលផងដែរ។ អ្នកប្រាជ្ញ3នាក់ដែលចាត់ទុកជាគ្រូធំរបស់ប្រទេសចិន មានខុងជឺឡៅជឺនិងស៊ុនជឺប៉ុន្តែប្រជាជននិងមនុស្សទាំងឡាយនៅក្នុងពិភពលោកតែងតែស្គាល់អ្នកប្រាជ្ញខុងជឺជាជាងឡៅជឺដោយសារតែខុងជឺលោកមានក្បួនច្បាប់គម្ពីរជាច្រើនទុកទូមាននិងអប់រំដល់ប្រជាជនចិនជាពិសេសគឺទស្សនៈល្អល្អរបស់លោកតែម្ដង។ ចំណែកឯស៊ុនជឺជាមេតបដែលបន្សល់នៅក្បួនសឹកដែលប្រទេសចិនប្រើក្បួនសឹកនេះជាប្រយោជន៍មកដល់ពេលបច្ចុប្បន្ននេះឡាវជឺនិងខុងជឺមានអាយុដំណាលគ្នាពេលជួបគ្នាពិភាក្សាពីទស្សនៈក្នុងលោក ខុងជឺតែងតែត្រូវឡាវជឺណែនាំពីកំហុសឆ្គងជានិច្ចឡាវជឺបានបដិសេធនៅច្បាប់របស់ ខុងជឺដែលធ្វើឲ្យមានការរើសអើងពណ៌សម្បុរវណ្ណៈល្អអាក្រក់ហើយឡាវជឺបានបន្ថែមទៀតថា មានតែភាពជូរីនិងមនុស្សមានសិទ្ធិអំណាចទេទើបទទួលយកបែបផែនរបស់ខុងជឺនិងមានរឿងរ៉ាវជាច្រើនទៀតដែលឡៅជឺបានសរសេរក្នុងអល់បតរបស់គាត់រមៀនខុងជឺពេលមួយកូនសិស្សរបស់ខុងជឺបានសួរខុងជឺថាតើលោកគិតយ៉ាងដូចម្ដេចចំពោះឡាយជឺខុងជឺបាននិយាយថាខ្ញុំបានឃើញនាគមួយ គឺជានាគមួយដែលផុសខ្លួនឡើងដ៏អស្ចារ្យវាបានផុសខ្លួនដល់ជីលើពពកនិងហោះលើវេហានៅពេលមួយដែលគ្រូឡើយជឺបានឈឺធ្ងន់គ្រូរបស់គាត់បានហៅឡើយជឺមកផ្ដាំស្ញើគាត់បាននិយាយតិចតិចថាពេលឆ្លងកាត់ស្រុកកំណើតត្រូវចុះពីរទេះតើឯងដឹងទេ ឡាវជឺក៏បានឆ្លើយវិញថាខ្ញុំដឹងឆ្លងកាត់ស្រុកកំណើតឲ្យចុះពីរទេះមានន័យថាកុំឲ្យយើងភ្លេចរឿងដើមមែនទេលោកគ្រូគ្រូគាត់ញញឹមហើយបន្តទៀតថាបើដើរកន្លងដើមឈើធំឲ្យឈានជំហានខ្លីៗតើឯងដឹងទេឡើយជឿឆ្លើយថាត្រូវគ្រប់មនុស្សចាស់ទុំអ្នកចេះដឹងមែនទេលោកគ្រូ គ្រូគាត់ក៏ឆ្លើយថាត្រូវហើយមួយសន្ទុះក្រោយមកគ្រូរបស់គាត់បានបន្តសួរថាឯងមើលមកយើងមើលអណ្ដាតយើងនៅសល់ដែរទេឡើយជឿឆ្លើយថា បាទនៅសល់លោកគ្រូ គ្រូគាត់ក៏បន្តជាតិថាចុះថ្មិញរបស់យើងមានសល់ទេឡើយជឿក៏បានឆ្លើយថាសូម្បីតែមួយក៏គ្មានដែរលោកគ្រូ គ្រូរបស់គាត់បានសួរបន្តទៀតថាឯងគិតមើលថារឿងនេះយើងចង់និយាយអំពីអ្វីឡើយជឿគិតមួយសន្ទុះហើយនិយាយថាខ្ញុំនឹកឃើញហើយលោកគ្រូការដែលអណ្ដាតនៅសល់គឺព្រោះតែវាទុនឯថ្មិញដែលបាក់អស់គឺព្រោះតែវារឹងហួសហេតុពីរអញ្ចឹងមែនទេលោកគ្រូគ្រូរបស់គាត់រំភើបចិត្តយ៉ាងខ្លាំងហើយបានអង្អែលខ្នងឡើយជឺ ហើយបានពោលថា ពិតមែនហើយ រឿងរ៉ាវផ្សេងផ្សេងសពបែបយ៉ាងនៅលើโลกនេះហេតុផលនៃការប្រព្រឹត្តចំពោះខ្លួនឯងនិងការប្រព្រឹត្តចំពោះអ្នកដទៃគឺស្ថិតនៅលើរឿងអណ្ដាតនិងថ្មិញតែប៉ុណ្ណោះយើងពុំមានអ្វីនឹងប្រាប់ឯងឲ្យលើសពីនេះទៀតទេតែមានមេរៀនជាច្រើនទៀតដែលអប់រំអំពីទស្សនៈរបស់ឡាយជឺនិងប្រពន្ធរបស់គាត់តែខ្ញុំបាទក៏សូមតែលើកយកត្រឹមនេះបើបងប្អូនចង់ស្ដាប់បន្ត សូមខមមិននៅខាងក្រោម ខ្ញុំសង្ឃឹមថានឹងជួបបងប្អូននៅវីដេអូក្រោយៗទៀតសូមអរគុណ